សួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពី printer Hobson M200 ពីរបៀប clean head print nodal check print alignment នៅពេលដែល print អត់ស្អាតគឺយើងអាចប្រើកម្មវិធី head cleaning សម្រាប់ដោះស្រាយ print ដូចជា head ស្ទះ print អត់ស្អាតហ្នឹងគឺយើង នេះទៅពាក់ព័ន្ធនឹងគុណភាពគឺយើងអាចប្រើកម្មវិធីដែលអាចជួសជុលដោយខ្លួនឯងបានដោយមិនត្រូវការដោះម៉ាស៊ីននេះទេបាទឥឡូវយើងចាប់ដើមវីដេអូនេះដំបូងឡើងខ្ញុំសូមបង្ហាញពីរបៀប print អឺ nodal check print nodal check មើលសិនដំបូងអូខេ press menu Đừng cái anh bây giờ mình. Này, cái trong có đây. Tiêu vô. Đừng cái này. Okay. Okay. Yeah, and then just start. rocket and rocket is very good if the problem look like this we need to run the heat cleaning bằng lấy vệ sinh riêng nên bạn hàng trắng cư duyên A Châu từ cầm heat cleaning yes. split okay X goes menu maintenance it cleaning spread this one and then press this start yes The without the printer is start cleaning this the nozzle is clogged yes clean head is stuck ឬស្ទះក្បាល head អញ្ចឹងវាត្រូវការ clean ហើយយើងមិនបាច់ដោះក្បាល head អីទេក្នុងទំនបញ្ហាគឺយើងអាចប្រើ software របស់ Tool Maintenance យើងយើងមិនបាច់ត្រូវការ chốc chốc tay quên ngu rồi